ជាតិហ្នឹងអាយអាកោចអញត្រូវតែយកស្រុកសេបានអញក៏ចឹងដែរជាតិហ្នឹងបើមិនបានអ៊ីវ៉ាធ្វើប្រពន្ធឲ្យសុកចិត្តគាត់ឃើញថាតាជួយតាតាមានសួរតាអើយតាអើយចុះវាយមានកាយអាពួកខ្ញុំស្រឡាញ់កូនគេតើអើយជួយជួយទៅដឹងឲ្យខ្ញុំផងឥឡូវខ្ញុំចង់បានប្រពន្ធឲ្យតា ពួកខ្ញុំស្រឡាញ់គ្នាចិត្ត2លានឆ្នាំហើយហើយចំកូនគេរត់ហើយ ឲ្យតែចេះស៊ីបាយចាំបិចព្រោះខ្លាចតែស៊ីសាកឬម៉ូតូតើអើហើយចុះពួកឯងនៅសាលាណាគេឯងប្រាប់ស្រួលឯងប្រាប់អូឯងឲ្យចូលដឹងឲ្យខ្ញុំស្រឡាញ់អ៊ីវ៉ាតាគេយកថ្លៃផ្ទះតែ80ម៉ឺនទេពួកគេចង់បានខ្លួនប្រាណយប់ពេកបើសង្សារខ្ញុំសុកសិយកតែ20ម៉ឺនអើយអញដឹងហើយឲ្យតែតែឯងទៅចូលសួរខ្ញុំស្អែកខ្ញុំទៅបកុលខ្លួនប្រាណឲ្យគេផ្លែតអឺបាទហើយបាទហើយអញដឹងហើយចាំប្រាប់អូឯងចូលដឹងឲ្យទៅទៅចូលដឹងឯងហ្នឹងតាហើយការស្អែកឆាប់បានសំណេកខ្ញុំពិតជាមិនអាចរស់ដោយគ្មានសុកសិបាន ម៉ាទេតាអើយខ្ញុំពិបាកចិត្តខ្លាំងលែងចង់ងាប់ហើយរ៉ាក្លោចុះបាយការបុយសុកបស័យឲ្យចុះសង្សាយមីកោលមីកោលទូកអូអាយយកទៅអឺបាទបាទបាទឈប់ឈ្លោះគ្នាមកមកចាំអញទៅប្រាប់អូអាយជួយនិយាយឲ្យតោះអញទៅស្លៀកពាក់សិនចាំដល់ហើយអេអាតែប៉ុណ្្នឹងបានប្រពន្ធណាអញភើបតែចង់ជ្រុះផ្លោកនេះក្លោអាយកប្រពន្ធមកធ្វើអីអូយអាយភ័យមកម៉េះគេឲ្យធ្វើអីធ្វើហ្នឹងទៅអញភ័យអាអាចដែរពេលប្រពន្ធផង តតតតអាពីនេះតអាយវើអាពីអាយវារពុតអាយកអាបាច់ Bluetooth ឬ speaker ចឹង speaker អូអាយស្អីក្រមាបាកាច់គេយកប្រពន្ធមកជួយទុកតរៈគ្នាឯងអាហើយនេះក៏ចឹងដែរខ្ញុំមិនដឹងអីផងតាអូយតាដល់ពេលពាក់អាវក្រហមចឹងទៅមុខដូចជាដាវីតពាក្យនឹងឯងស្ដាប់ឡើងស្មអាណាក៏គេអាសាអញ្ចឹងដែរតែខ្ញុំថាមិនដូចជាដាវីតទេមើលយូរទៅដូចបាយសគុណអ្វីទេតា ញ៉ាំថាមិនវិញវាថាខ្ញុំជ័យលេងទេកាខ្ញុំថាតែឯងសខាស្អាតដូចជាគេលើភពលោកមិញថាឯងមុខដូចម៉ៃសគុណព្រមអាប្រកាសមកមកតាមកលឿនមកទៅចាប់អារម្មណ៍ធ្វើអីសំដែងអាកាច់វាចេះអាថាទៅទោះយ៉ាងណាក៏តែឯងនៅតែអាក្រក់ពីកំណត់ដែរអឺគ្រូបាបាកាច់នេះវិញដុតអាចបាត់ហើយនេះអាចចូលចឹងកំពុតឲ្យលោនៅនៅដុតគ្នាឯងអញស្អាតដូចនីកូចឹងហ្នឹងហើយដូចឆ្ងាយ